ពួកយើងអាច print ebook ក៏បានដើម្បីមើលណាចង់មើលបន្ថែមព្រោះខ្លឹមសារនៅក្នុង ebook នៃមេរៀនយើងនេះគឺមានច្រើនច្រើនផ្នែកហើយមេរៀនដែលសំខាន់ហើយក្រោមការពិភាក្សារួមជាមួយនឹងគណៈកម្មការ នៅក្នុង course IBM របស់យើងគឺយើង មាន ចាប់យកចំណុចមេរៀនសំខាន់សំខាន់ដែល អាចឲ្យយើងច្រោះបានជាក់ស្ដែងគឺយើងត្រូវរៀនទាំង20មេរៀនហ្នឹងបើតាមគឺទិសដៅណា20មេរៀនហ្នឹងបានចេះបានដឹងថាមិនទៅទីផ្សារច្បាស់លាស់បានជាក់ស្ដែង cost របស់យើងមាន តែ45ម៉ោងទេអឺចឹងអ្វីដែលយើង45ឬក៏48អ្វីដែលយើងរៀនយើងមិន មាន លក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញគ្រប់ចំណុចទេប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវចេះ ស្រាវជ្រាវខ្លួនឯងបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងខុសហ្នឹងដើម្បីឲ្យស៊ីជំរៅបន្ថែមអញ្ចឹងនៅក្នុងសភៅនឹងមួយគឺគេប្រាប់ពីលក្ខណៈទូទៅហើយមាន4ផ្នែកណាគ្រូបញ្ជាក់ហើយកុំឲ្យថាយើងរៀនហើយយើងដឹងថាយើងរៀនតែពេល3អឺប្រហែល5 6មេរៀនដែលគ្រូរៀបចំគិតថាវា cover ទាំងអស់វាអត់ទេ ណាប៉ុន្តែវាអាចទទួលយកបានទៅលើ លក្ខណៈនឹងពេលវេលាដែលយើងសមស្របអញ្ចឹងដើម្បីឲ្យទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតយើងត្រូវចេះចេះចំណាយពេលវេលាដើម្បីស្រាវជ្រាវទៅលើមេរៀនបន្តបន្ទាប់អញ្ចឹងនៅក្នុងមេរៀនទី1នេះនេះនៅក្នុងមេរៀនទី1ហើយក៏ជាផ្នែកទី1នៅក្នុងសភៅ e-book របស់យើងណាមាន defining marketing and marketing process នេះគេឲ្យយើងស្វែងយល់ពីលក្ខណៈនៃនិយមន័យទីផ្សារហើយជាមួយនឹងដំណើរការនៃការធ្វើទីផ្សារហើយនៅក្នុងនោះគេមានបែងចែកជា2មេរៀនតែយើងយកតែមួយមេរៀនមករៀនទេអញ្ចឹងនៅក្នុង ផ្នែកនេះមួយគឺយើងត្រូវមាន យើងត្រូវចេះដែរណា ផ្នែកបន្តមេរៀនបន្តអាហ្នឹងគ្រាន់តែជាពេលវេលា ដែលយើងអាចមានបាន មាន យើងឆ្លៀតអានសភៅបន្ថែម ពាក់ព័ន្ធជាមួយនឹងជំនាញរបស់យើងពោះអានេះគឺជាជំនាញ Snow ណាជំនាញ Snow អញ្ចឹងនៅក្នុងផ្នែកទី1នេះយើងមាន defining marketing and marketing process ដែលមាន2មេរៀនដែលយើងអាចចំណាយពេលដើម្បីសិក្សាស្វែងយល់បន្ថែមបាទទី2គឺ understanding the marketplace and consumer នេះនៅក្នុងផ្នែកទី2ជំពូកទី2នេះគឺ ផ្នែកទី2នៅក្នុងមេរៀនហ្នឹងគឺយើងត្រូវស្វែងយល់ពីទីផ្សារហើយជាមួយនឹងអតិថិជនអានេះស្គាល់ពីទីតាំងស្គាល់ពីចរិតអតិថិជននេះដើម្បីតែមើលណាអញ្ចឹងចំណុចទី1ឲ្យយល់ថាអ្វីទៅហៅតែទីផ្សារហើយទីផ្សារដំណើរការយ៉ាងម៉េចអាហ្នឹងណាផ្នែកទី1ផ្នែកទី2គេឲ្យយើងយល់ពីទីផ្សារទីមានន័យថាទីតាំងនៃទីផ្សារនីមួយៗអត់មានលក្ខណៈដូចគ្នាទេគឺខុសគ្នា នៅភ្នំពេញនៅទីប្រជុំជនទៅតាមខេត្តណាតាមខេត្តភ្នំពេញក្នុងតំបន់អាតូចតូចតំបន់ផ្សេងទៀតខុសខុសគ្នាទៀតហើយចរិតលក្ខណៈរបស់អតិជនក៏ខុសគ្នាទៀតណាឲ្យយើងស្វែងយល់ផ្នែកទី2ហ្នឹងហើយនៅក្នុងនោះមាន3មេរៀន4មេរៀនណា4មេរៀនចាប់ពីមេរៀនទី3ទៅមាននេះការវិភាគទៅលើនេះ marketing environment បរិយាកាសទីផ្សារដើម្បីឲ្យដឹងថាតើស្ថានភាពទីផ្សារហ្នឹងយ៉ាងម៉េចទី4នេះ managing marketing information system uh, information to gain customer insight នេះត្រូវស្វែងយល់ពីលក្ខណៈអតិជនណាចេះគ្រប់គ្រងព័ត៌មាន ហើយផ្នែកនេះគេនិយាយពីអតិថិជនណាអតិថិជននិងអេកយបតរបស់អតិថិជនក្នុងការទិញអញ្ចឹងនៅក្នុងនេះគេឲ្យយើងយល់ពីលក្ខណៈ ចឹងនៅក្នុងតំបន់យើងគ្រាន់តែយើងសម្លឹងមើលស្ថានភាពណាគូចង់យកបញ្យលមុននឹងចាប់ផ្ដើមមេរៀនឲ្យយើងយល់ពីលក្ខណៈទូទៅនៃទីផ្សារសិនអូខេចឹងបញ្ជាក់ម្ដងទៀតពាក់ព័ន្ធគ្នាជាមួយនឹងចំណុចទីផ្នែកទី1ផ្នែកទី2ណាផ្នែកទី1ផ្នែកទី2មើលឃើញច្បាស់ទាំងអស់គ្នាច្បាស់ទាំងច្បាស់ណា ចឹងមុននឹងចាប់ផ្ដើមមេរៀនគ្រូចង់ឲ្យយល់អានឹងច្បាស់សិនព្រោះនៅពេលដែលចូលទៅដល់កម្រិតតូចតូចនៅក្នុងចំពុកនីមួយនីមួយពេលខ្លះយើងយើងវល់យើងវល់យើងរៀងមានអារម្មណ៍ថាអូដូចជាងាយងាយពោះការបញ្យល់ខ្លឹមសារមួយមួយទៅកាន់តែស៊ីជម្រៅទៅមុខទៅវា ធ្វើឲ្យយើងមានអារម្មណ៍ថាចាប់អត់បានពេលខ្លះអ្នករៀនណាអញ្ចឹងដើម្បីរៀនឲ្យងាយងាយស្រួលចាប់មកបាននិយាយត្រឡប់មកមើល content រឿង ត្រឡប់មកមើល content ថាគេនិយាយពីអីនៅក្នុងជំពូកហ្នឹងអញ្ចឹងណាដើម្បីងាយស្រួលរៀនផ្នែកទីផ្សារហ្នឹងនេះវិធីសាស្ត្ររៀនហើយគ្រូសង្ឃឹមថាយើងទទួលបានចំណេះដឹងល្អណាអូខេអញ្ចឹងសម្រាប់មេរៀនយើងគឺដូចគ្រូនិយាយខាងដើមគឺយើងត្រូវស្វែងយល់ទាំងអស់ជំពូកប៉ុន្តែចម្ពុកដែលយើងយកមករៀនចម្បងមានតែ6 7ចម្ពុក6ចម្ពុក7ចម្ពុកទេតាមមុខវិជ្ជារបស់យើងដោយសារពេលវេលាខ្លីហើយ ណាមួយ style ស្រុកយើង គឺมันអាចរៀនទាំងអស់ហើយបើរៀនតាម style បរទេសអានឹងអាចរៀនទាំងអស់ជួបគ្នាម្ដងបញ្យលមកមេរៀនពីរមេរៀនថាមេរៀនទី1គោលម្ដងអីមេរៀនទី2គោលម្ដងអីអញ្ចឹងណាហើយគេនិយាយពីគោលវត្ថុបំណងហើយ content នៅក្នុងហ្នឹងគឺយើងស្វែងយល់ខ្លួនឯងជាទូទៅរៀនបែបអឺរ៉ុបរៀនបែបបរទេសតែយើង apply ទាំងស្រុងអត់បានទេ យើងត្រូវបន្លាយកាត់ខ្លះយើងត្រូវយកមកអេយ៉ាបតខាងយើងខ្លះ អូខេអញ្ចឹងដើម្បីងាយស្រួលយល់ផ្នែកទី1ដែលគ្រូបាននិយាយមិញមានជំពូកជំពូក1ផ្នែកទី1មាន3 2មេរៀនណាយល់ពីទីផ្សារនេះ company and marketing strategy នេះនៅក្នុងហ្នឹងហ្នឹងចំណងជើងមេរៀនសំដៅទៅលើនិយមន័យទីផ្សារជាមួយនឹងដំណើរការទីផ្សារផ្នែកទី2ឲ្យយើងយល់ពីទីតាំងទីផ្សារនីមួយៗជាមួយនឹងអតិថិជនណាអតិថិជន អញ្ចឹងនៅក្នុងនោះមាន4មេរៀនដែល cover អញ្ចឹង cover ទៅមើលថានេះ consumer market consumer buyer behavior ណាអានឹងសិតតែជាលក្ខណៈដែលយើងដឹងអញ្ចឹងអេយាប័តជាទូទៅយើងគ្រាន់តែយើងសម្លឹងមើលទៅលើអេយាប័តរបស់មនុស្សនៅក្នុងតំបន់មួយ គឺអេយាប័តខុសគ្នាការទិញអេយាប័តទិញរបស់គាត់និងការរស់នៅរបស់គាត់គឺខុសគ្នាហើយ ស្ថានភាពទីផ្សារនៃការលក់ដូររបស់គាត់ក៏ខុសគ្នាដែរអញ្ចឹងយើងសម្លឹងមើលអាហ្នឹងចំណុចនេះពាក់ព័ន្ធគ្នាជាមួយនឹងមេរៀនយើងទីផ្សារនេះ marketplace ជាមួយនឹង consumer marketplace នៅតាមតំបន់មួយចំនួននៅក្នុងស្រុកភូមិឃុំមួយចំនួនគេហៅផ្សារកមូនអញ្ចឹងយើងត្រូវដឹងពីអេយ៉ាប័តផ្សារទាំងអស់ហ្នឹងហ្នឹងណាយើងមក apply មកស្រុកយើងវិញហើយ consumer នៅក្នុងតំបន់ហ្នឹងគាត់មានអេយ៉ាប័តយ៉ាងម៉េចយើងត្រូវដឹង តោះនេះចឹងនៅក្នុងហ្នឹងគាត់អេកអាបតលក្ខណៈរបស់គេយកមករៀនមាន4មេរៀននេះឯងបាទ4មេរៀនហ្នឹងអូខេហើយចំពោះមេរៀនបន្ទាប់ចំពុកទី3ផ្នែកទី3នេះ part 3 designing designing customer driven strategy and marketing វិញណាផ្នែកទី1គេឲ្យយើងយកស្គាល់ពីទីផ្សារផ្នែកទី2ឲ្យយើងផ្នែកទី1ឲ្យយើងស្គាល់ពី អ្វីទៅហៅតាទីផ្សារវាដំណើរការយ៉ាងម៉េច ផ្នែកទី2ស្គាល់ទីតាំងនៃទីផ្សារហ្នឹងមានលក្ខណៈបែបណា ស្គាល់អតិថិជនហ្នឹងយ៉ាងម៉េចបន្ទាប់ពីយើងស្គាល់ទាំងពីរហ្នឹងហើយចូលដល់ផ្នែកទី3គឺយើងត្រូវរៀបចំយុទ្ធសាស្ត្រយ៉ាងម៉េចដើម្បីទទួលបានចំណូលដើម្បីវាយលុកនៅក្នុងទីផ្សារដែលយើងបានសិក្សាស្រាវជ្រាវខាងដើមហ្នឹងណាខាងដើមនេះ បើសិនជាផ្សារកមូន នៅក្នុងតំបន់ភូមិនិងផ្សារកមូនតែយើងគួរវាយលុកផលិតផលយើងយ៉ាងម៉េចរៀបចំយុទ្ធសាស្ត្រយ៉ាងម៉េចដើម្បីដឹងហើយអេយ៉ាបតអតិជនគាត់ចូលចិត្តគាត់និយមទិញយ៉ាងម៉េចអាហ្នឹងដែលយើងត្រូវដឹងនៅក្នុង ផ្នែកទី2ហើយអញ្ចឹងនៅក្នុងនេះយើងគួរវាយលុកយ៉ាងម៉េចផ្នែកទី3ហ្នឹងមានមេរៀនចំនួន17ណា17 ចឹងដើម្បីរៀបចំយុទ្ធសាស្ត្រទីផ្សារក៏យើងត្រូវស្វែងយល់ស្គាល់ពី product របស់យើងចឹងនៅក្នុងមេរៀនរបស់យើងគឺផ្ដោតសំខាន់ទៅលើកត្តា P ចំនួន4ណា P ចំនួន4ចាប់យកចោះចោះ P P ទី1គឺ P price ទី2គឺ product P ទី3គឺ promotion P ទី4គឺ place អានឹងឯងដែលយើងផ្ដោតសំខាន់ទៅលើកត្តាទាំងអស់នោះហើយនៅក្នុងនេះមានណា cover ទាំង3ចំណុចទាំងអស់នេះទាំង4ទាំង4ចំណុចដែលយើងត្រូវរកគេនិយាយពីចំពុកមួយមួយណានេះ customer driven marketing strategy នេះទៅរៀបចំយុទ្ធសាស្ត្រយ៉ាងម៉េចទៅដល់អតិជនទៅរៀបចំយុទ្ធសាស្ត្រទៅលើ product យើងយ៉ាងម៉េចយើង build brand យើងទេ new product យើងឬក៏ product life cycle strategy ហ្នឹងយើងគួរតែមានយុទ្ធសាស្ត្រយ៉ាងម៉េច price ហ្នឹងយ៉ាងម៉េចត្រូវយល់ពី price នៅក្នុងតំបន់ ហើយយើងគួររៀបចំយុទ្ធសាស្ត្រ price យើងយ៉ាងម៉េចអញ្ចឹងចំណុចដែលយើងត្រូវដើរទៅលើ ផ្នែកទី3ហ្នឹងអាហ្នឹងអស់ល្មមតាមផ្នែកទី3គឺយើងដើរមកអស់ទីផ្សារហើយលក្ខណៈទីផ្សារពីដើមដល់ចប់យើងដើរអស់ហើយហើយនៅក្នុងទីផ្សារនឹងឆ្អែតយើងចូលដល់ផ្នែកទី4 បើសិនជាទីផ្សារយើងឆ្អែតមានន័យថាយើងលក់ផលិតផលម្នាក់ម្នាក់ស៊ាំមកហើយគេស្គាល់ផលិតផលយើងគេយកទៅប្រើប្រាស់គ្រប់ផ្ទះគ្រប់នេះហើយ យើងគួរធ្វើម៉េចចូលដល់ផ្នែកទី4ការពង្រីកទីផ្សារការពង្រីកទីផ្សារអាចឈានទៅទីផ្សារដតីទៀតនឹងអាចបង្កើតនេះចំណុចទី1គេថាបើសិនជាយើងអត់ចង់ទៅទីផ្សារ ដតីផ្សេងទៀតទេ គឺយើងរក្សានៅក្នុង តំបន់ហ្នឹងតដែលគេឲ្យយើង create opportunity advantage មានន័យថាយើងធ្វើឲ្យមានភាពលើសជាងដៃគូប្រកួតប្រជែងឬក៏ឲ្យលើសពីផលិតផលរបស់យើងទៅតទៅទៀតបើសិនជាផលិតផលយើងពីមុនមកយើងប្រើហើយដូចឧតឡានឡានឧទាហរណ៍រឿងឡានចាស់ ឡានពីមុនមកយើងធ្វើស៊ីសាំងសាំងវាស៊ីមក100គីឡូ10លីត្រចឹងនៅពេលដែលយើងចង់ធ្វើឲ្យកាន់តែល្អហើយមានលក្ខណៈប្រកួតប្រជែងខ្លាំងឲ្យល្អជាមួយនឹងដៃគូប្រកួតប្រជែងផងឲ្យប្រសើរជាងផលិតផលយើង ពីខាងដើមផង គឺយើងត្រូវតែ ធ្វើឲ្យល្អអាហ្នឹងយើងចង់ប្រតិទីផ្សារធ្វើល្អមិនផលិតតែផលិតផលដែលដែលដែលដែលទេអត់មានអ្នកទិញទេអញ្ចឹងបើយើងចង់ប្រតិ ទីផ្សារក៏យើងអាចចំណុចទី1យើង អត់ទៅណាទេនៅ ក្នុងតំបន់តដែលមិនថាប្រតិទីផ្សារតោះចេញចេញក្រៅតំបន់ទេណាប្រតិទីផ្សារគឺយើងអាចធ្វើឲ្យនេះ competitive advantage ហ្នឹងប្រតិធ្វើឲ្យល្អប្រសើរព្រោះនៅក្នុងផ្សារនឹងមួយមិនមែនអតិថិជន100នាក់ប្រើរបស់យើង ទាំង100នាក់ទេវាអាចប្រើបោះដៃគូកូតចែងរបស់យើងចឹងដើម្បីធ្វើបានយើងត្រូវ ប្រេងផលិតផលរបស់យើងឲ្យកាន់តែល្អប្រសើរតាមរយៈឲ្យមានលក្ខណៈមួយ មានការប្រកួតប្រជែងឬក៏ភាពលើសជាងដៃគូប្រកួតប្រជែងឲ្យល្អជាងឲ្យប្រសើរជាងអញ្ចឹងដើម្បីយើងធ្វើបានលុះត្រាតែយើងធ្វើបានលុះត្រាតែយើងអភិវឌ្ឍផលិតផលរបស់យើងអញ្ចឹងពីមុនមកយើងអភិវឌ្ឍផលិតផលរបស់យើងឡានរបស់យើង ផលិតស៊ីសាំងមក 100គីឡូមួយលីត្រឥឡូវយើងឲ្យស៊ីយើងផលិតបានស៊ីសាំងតែ7លីត្រក្នុង100គីឡូអញ្ចឹងណាវាថយជាងមុន3លីត្រអញ្ចឹងបើសំទៅវាបានច្រើនដែរអាហ្នឹងអញ្ចឹងអានេះគឺជាភាពលើសដែលយើងអាចវាយលុកទីផ្សារហើយអឺអតិថិជនចាស់ដែលគាត់ចង់ប្រើក៏គាត់បើគាត់ជា fan របស់យើងគាត់ជាជា customer loyalty របស់យើងគាត់បដូរពីអាផលិតផលចាស់មក យកផលិតផលថ្មីអញ្ចឹងណាអាហ្នឹងបានអាចធ្វើបានចំណុចទី2គឺឲ្យយើងទាញទៅរកទីផ្សារពិភពលោក អាចទីផ្សារបើយើងដើរឆ្អែតទៅក្នុងស្រុកយើងហើយយើងដើរទៅលើទីផ្សារពិភពលោកបានណាហើយចុងក្រោយ គឺមេរៀនទី20នេះគឺគេនិយាយពី sustainable marketing ស្ថិរភាពទីផ្សារដើម្បីរក្សាស្ថិរភាពទីផ្សារបានត្រូវតែមានគោលការណ៍មួយ គឺនិយាយពី social social responsibility social responsibility ក្រមសិលធម៌និងទំនួលខុសត្រូវសង្គមហ្នឹងអូខេអញ្ចឹងឲ្យយល់ឲ្យច្បាស់ណាសម្រាប់មេរៀនទីទី1របស់យើងមុននឹងចាប់ផ្ដើមមេរៀនគ្រូបញ្យល់អានឹងឲ្យយល់គ្រប់គ្នាទើបយើងអាចស្វែងយល់ពីទីផ្សារបាន ចឹងសម្រាប់មេរៀនរបស់យើងនឹងចូលទៅ bla bla ចូលទៅចម្ពោះទី1ទៅពេលខ្លះយើងឆ្ងល់តែនៅពេលដែលយើងចាប់ផ្ដើមទៅប្រំលឹកនឹងអ្វីដែលគ្រូនិយាយពីខាងដើមគូនិយាយពីផ្នែកអីផ្នែកហ្នឹងហើយគូធ្វើយ៉ាងម៉េចនៅក្នុងចំណុចហ្នឹងអញ្ចឹងយើងចាប់ចំណុចហ្នឹងឡើងវិញ ទាញទៅរកខ្លួនឯងទៅផ្លូវដើមកុំឲ្យចាក់ឆ្ងាយបើមិនជាយើងអត់យល់ថាអូខេ ចំណុចមេរៀននីមួយនីមួយអត់យល់ទេនឹងនិយាយពីស្អីបកមកក្រោយវិញថានៅក្នុងផ្នែកទីប្រមាណមេរៀនហ្នឹងហើយផ្នែកហ្នឹងគេនិយាយពីអីត្រឡប់មកក្រោយវិញប្រកាសជាយើងយល់ណាអូខេអានឹងកលឹះមេរៀនសម្រាប់យើងរៀនហើយបើយើងរៀនមិនចេះទៀតគ្រូមិនដឹងថាម៉េចទេទទួលបានទាំងអស់គ្នា Hello ទទួលបានទាំងអស់គ្នាបានបានយ៉ាកុំឲ្យស្ងាត់តោះចឹងឥឡូវចូលមេរៀនទី1ចូលមេរៀនទី1ហើយនៅក្នុងរូបនេះយើងមើលឃើញរូបអីគេនៅខាងលើខ្មៅខ្មៅនេះហើយនឹងពណ៌ក្រហមអូខេយើងអាចបើយើងយកទៅ apply ហើយយកទៅពិចារណាទៅលើទីផ្សារ មួយណាក៏អត់ខុសដែរប៉ិនក្រណតែគេចង់ញែកទៅលើចំណុច2សំខាន់ចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងចំណុចនៃផ្អែមល្ហែមនៃការយកចិត្តទុកដាក់ហើយហិលយើងដឹង អត្តន័យហិលហើយហិលគឺក្តៅកាហាយណាក្តៅកាហាយណាក៏មានដែរអញ្ចឹងនៅក្នុងទីផ្សារគឺវាមានពីរនឹងផ្សេងគ្នាគេចង់ញែក បើបើនិយាយយេគេចង់ធៀបមួយសមួយខ្មៅប៉ុន្តែបើធៀបចឹងឲ្យវាអត់សូវត្រូវទេព្រោះនៅក្នុងទីផ្សារយើងអាចដើរបានទាំងអស់ព្រោះសខ្មៅវាមានខុសនឹងត្រូវអញ្ចឹងអាហ្នឹងខុសវាវាអត់អត់នេះទេប៉ុន្តែសម្រាប់អតិជននឹងទីផ្សារគឺសំដៅទៅលើភាពផ្អែមល្ហែមជាមួយនឹងក្តៅក្រហាយហិលនឹងឯងចឹងអត្តន័យរបស់វាគឺឲ្យយើងប្រយ័ត្នប្រយែងនៅក្នុងនាមជាអ្នកធ្វើទីផ្សារត្រូវមានលក្ខណៈបែបណាចឹងទាំងត្រូវត្រៀមទុក ត្រៀមទុកត្រៀមទុកចំណិចអូខេអញ្ចឹងចម្ពោះទី1 marketing ណានិយាយពី creating and capturing customer value នៅក្នុងនិយមន័យទីផ្សារហើយយើងទៅចេះប្រមាណមើលទៅលើអតិជននិង តម្លៃអតិជនត្រង់ចំណុចណាអូខេហ្នឹងជំពូកទី1ចំណងជើងវាចូលដល់ខ្លឹមសារនិង outline នៃ chapter ចំណុចទី1គឺនិយាយពី what is marketing ណានិយមន័យ marketing ហើយយើងស្វែងយល់ពីទី2គឺស្វែងយល់ពីទីផ្សារហើយជាមួយនឹងតម្រូវការអតិថិជនចំណុចទី3និយាយពីការរៀបចំយុទ្ធសាស្ត្រតើយើងត្រូវគៀវរៀបចំយុទ្ធសាស្ត្រយ៉ាងម៉េចបាទចំណុចទី4នេះរៀបចំផែនការ និងកម្មវិធីយ៉ាងម៉េចចំណុចទី5 ឲ្យយើងស្គាល់ពីទំនាក់ទំនងឬក៏កសាងទំនាក់ទំនងជាមួយនឹងអតិជន ការកសាងទំនាក់ទំនងអតិជននឹងគឺជារឿងមួយដែលល្អនឹងបើសិនជាយើងអត់ចេះទំនាក់ទំនងហើយទាំងអស់អ្នកណាក៏សិតតែជាអតិថិជនរបស់យើងដែរតែចាំបើសិនជាអ្នកណាក៏ដោយឲ្យតែជាអតិថិជនរបស់យើងយើងត្រូវតែរក្សាទំនាក់ទំនងជាមួយគេគាត់នៅថា ការតំណាក់តំណងរបស់យើងយើងត្រូវបែងចែកទៅលើអត្ថភាពយ៉ាងណាជាអត្ថភាពក្នុងការទទួលប្រាក់ចំណូលក្នុងការទិញផលិតផលរបស់យើងបន្តមកទៀតគឺតែចាប់រកចំណុចសំខាន់ សំខាន់សម្រាប់អតិជនហើយនឹងការរៀបចំទៅលើ ទីផ្សារឬក៏ការផ្លាស់ប្ដូរអានេះគោលបំណងនៅក្នុងមេរៀនហ្នឹងតោះនិយមន័យតែចាំនិយមន័យទាំងអស់គ្នា what is marketing អ្វីទៅហៅថាទីផ្សារណានិយមន័យរបស់វានេះ marketing is a process process មានប្រើពាក្យ process by which company create value for customer and build strong customer relationship to capture value from customer in return នេះតែមើលមើលមួយមួយណាបើតាមពាក្យក៏យើងត្រូវយល់ដែរទីផ្សារគឺជានេះដំណើរការដែល ក្រុមហ៊ុនបង្កើតតម្លៃសម្រាប់អតិថិជននិង កសាងទំនាក់ទំនងយ៉ាងស្អិតរមួតដើម្បីចាប់ចរឱកាស ឬក៏ទទួលនៅប្រយោជន៍យើង capture values ពី customer in return នេះសំដៅទៅលើប្រយោជន៍ណានៅក្នុងទីផ្សារជាដំណើរការទាំងឡាយណាដែលក្រុមហ៊ុនបង្កើតឲ្យមានតម្លៃសម្រាប់អតិជននិងការកសាងទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយអតិជនដើម្បីទទួលបាន ផលប្រយោជន៍ហ្នឹងព្រោះយើងធ្វើទីផ្សារបើយើងមិនធ្វើទីផ្សារក្នុងន័យប្រយោជន៍ទេ អាហ្នឹងគេមិនហៅថាធ្វើទីផ្សារទេអាហ្នឹងគេហៅថាអឺធ្វើសមធម៌ធ្វើសប្បុរសធម៌អាហ្នឹងអូខេនេះអ្វីទៅហៅថាទីផ្សារបន្តដើម្បីឲ្យយល់កាន់តែច្បាស់យើងមកមើលដំណើរការនៃអាជីវកម្មនៃដំណើរការនៃ ទីផ្សារនេះ create value for customer and build customer relationship នេះនិយមនៃ marketing ណាទីផ្សារគឺជាដំណើរការដែលក្រុមហ៊ុនបង្កើតតម្លៃជូនអតិថិជន និងបង្កសាងទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងអតិថិជនដើម្បីទទួលបានអត្ថប្រយោជន៍ មានន័យថាយើង ផ្ដល់តម្លៃឲ្យគេ យើង offer អ្វីដែលគេចង់បានណាយើង offer ឲ្យគេនៅគេគេត្រូវការអីយើង ផ្ដល់ឲ្យគេ ហើយក្នុងន័យអីគឺក្នុងន័យ something return ក្នុងន័យ money return យើងផ្ដល់ service ឲ្យគេ គេចង់បានអីគេត្រូវការអីចំណុចហ្នឹងគេត្រូវការអីគេចង់បានអីយើង return យើងយើងផ្ដល់ឲ្យគេហើយ in something return អាចជាផ្ដល់ជាអត្ថប្រយោជន៍តាមរយៈជា money មានអីចឹងដែរបើយើងគេត្រូវការ ផលិតផលរបស់យើងអញ្ចឹងយើងលក់ឲ្យគេយើង return មកវិញជា money អាហ្នឹងឯងអាហ្នឹងគឺ market យើងនិយាយសាមញ្ញបើសិនជាយើង ចេះឧទាហរណ៍ថាយើង ទៅណាមកណា យើងទៅណាមកណាហើយហើយយើងមានរបស់ របរអីសម្រាប់ញ៉ាំឬក៏សម្រាប់លក់សម្រាប់អីយើងយកមក offer ឲ្យបងប្អូនសាច់ញាតិបងប្អូនយើងឬក៏មិត្តភ័ក្តិឬក៏អ្នកនៅជុំវិញខ្លួនយើងទាំងអស់នៅពេលដែលយើងផ្ដល់យើងដឹងថាអអ្នកត្រូវការអីខ្ញុំមានអានេះមានអានេះមានអានេះផ្ដល់ឲ្យគេ free ឲ្យគេញ៉ាំអញ្ចឹងទៅអាហ្នឹងក៏ជាលក្ខណៈមួយការសកសាងទំនាក់ទំនងដែរហើយគាត់ថា return វានឹងមក return នៅពេលក្រោយអាច return ជា something អាច return ជា money អាច return ជាអីនៅថ្ងៃអនាគតបើសិនជាយើងចេះកសាងទំនាក់ទំនងអញ្ចឹងគេថា build strong customer relationship ជារឿងមួយដែលល្អសម្រាប់អ្នកធ្វើទីផ្សារអញ្ចឹងថ្ងៃហ្នឹងអត់ទទួលបានប្រយោជន៍ថ្ងៃក្រោយយើងទទួលបានប្រយោជន៍តាមរយៈការលក់ផលិតផលរបស់យើងពេលខ្លះយើងមានរបស់លក់អ្នកអ្នកទូទៅធម្មតាមានរបស់លក់ហើយលក់អត់ចេញទៀតអាហ្នឹងយ៉ាងម៉េច ដោយសារគាត់អត់មានទំនាក់ទំនងគាត់អត់ build strong relationship របស់គាត់ណាហើយក៏ប្រាប់គេដឹងថាគាត់មានអីអាហ្នឹងណាអ្នកខ្លះគាត់នេះដូចគ្នាយើងរៀនពងរៀនអញ្ចឹងណាលាក់គ្នាលាក់ខ្លះទៅមានពុកម៉ែបងប្អូនគាត់រកស៊ីធ្វើការអីអញ្ចឹងទៅឬថាវាជាពិសេសអ្នករកស៊ីបើអ្នកធ្វើការអាលាក់លាក់ទៅព្រោះស្អាតតែយើងទេអាហ្នឹង ប៉ុន្តែបើយើងបើសិនជាពុក ពុកម្ដាយយើងម៉ែឪបងប្អូនជីដូនមួយស្អីក៏ដាក់ឲ្យតែគិតថាជាអ្នកដែលរស់ស៊ីគាត់អាចផ្ដល់ service ផ្ដល់សេវាកម្មឲ្យបានកុំលាក់ហ្នឹងយើងស្មើភាពគ្នាហើយយើងបង្ហាញទៅហើយចំពោះអតិថិជនគឺគាត់អ្នកណាក៏ជាអតិថិជនដែរគឺគាត់ទទួលនៅតែ service ដែលល្អផលិតផលដែលល្អ ដែលគាត់សំជាមួយនឹងតម្លៃដែលគាត់ចង់បានអញ្ចឹងយើង share យើងចែកម្លែកអាហ្នឹង build strong relationship តាមរយៈការបង្ហាញឲ្យដឹងពីព័ត៌មានរបស់យើងក៏មានអញ្ចឹងណាហ្នឹងមិនប្រាប់គេថាអូខ្ញុំផ្ទះខ្ញុំមានលុយរាប់សិបម៉ឺនដុល្លារទេមិនមែនរឿងហ្នឹងទេគឺពាក់ព័ន្ធជាមួយនឹងការកសាងតំណែងតំណងដោយចែកម្លែកព័ត៌មាននៅ offer នៅអ្វីដែលគិតថាយើងអាចទទួលយកបាននិងផ្ដល់ឲ្យអតិថិជនហ្នឹង ផ្ដល់ឲ្យអ្នករាល់គ្នាអានឹងគេហៅថា build strong relationship អានឹងជារឿងមួយដែលល្អអញ្ចឹងថ្ងៃក្រោយយើងមានផលិតផលអីយើងចង់លក់អីក៏លក់ដាច់អានឹងហើយគឺទីផ្សារតោះនេះចំណុចហ្នឹងអូខេឥឡូវយើងទៅមើលដំណើរការទាំងអស់គ្នាណាទៅមើលដំណើរការទាំងអស់គ្នាសម្រាប់ create value create value for customer ការបង្កើតសម្រាប់អតិថិជន គឺ cover ផ្ដោតសំខាន់ទៅលើ customer and build customer relationship ដើម្បីធ្វើ បានអានេះគឺយក apply ទៅលើរឿងរឿងសាមញ្ញនិយាយមិញទៅលើទីផ្សារលើការរស់នៅការរស់នៅរបស់យើងក៏ត្រូវធ្វើទីផ្សារដែរណាការរស់នៅរបស់យើងហើយនារីនារីស្រីស្រីយើងក៏ចឹងដែរក៏ត្រូវចេះធ្វើទីផ្សារដែរមិនមែនថាខ្លួនឯងអត់ចេះធ្វើទីផ្សារតែអូគ្រូខ្ញុំអត់ចេះធ្វើទេ ប៉ុន្តែរងថ្ងៃតុបតែងខ្លួនលៀបម៉ាកាយេលៀបស្អីស្អីអានឹងធ្វើទីផ្សារនិយាយអាក្រក់ស្ដាប់ថាទីផ្សារលក់ខ្លួនហ្នឹងតែជាក់ស្ដែងបើយើងថាអាយើងស្អាតសមសួនទៅគេចូលទៅដឹងទៅអាហ្នឹងការទៅហ្នឹងហើយបើយើងកកិច្ចកគុកមុខមើលមយល់អូយ៉ាប់ស្លៀកពាក់ក៏យ៉ាប់ សួរថាថ្ងៃណាគេចូលទៅដឹងថ្ងៃណាមានសង្សារជីគូ តែគ្រូគ្រូបរៀនឲ្យចេះ មានសង្សារទៀតនេះអត់ទេ market អាហ្នឹងជាទូទៅហើយបើយើងចង់ build relationship ជាមួយនឹងអតិជនក៏យើងត្រូវមានចំណុចមួយល្អបើយើងកក្រិចក៏គ្រប់យើងអត់មានអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍ផងហើយស្រាប់តែប្រាប់ថា យើង ទៅប្រម៉ូតផលិតផល យើង ទៅធ្វើទីផ្សារយើងទៅនិយាយទៅអីឲ្យគេនោះ ប្រាប់ថាឲ្យគេថែខ្លួនឲ្យគេថែសម្ផស្សប៉ុន្តែមុខឯងដូចយ៉ាប់ហើយទៅទៅទៅផ្សព្វផ្សាយផលិតផលមកចេញអញ្ចឹងហើយបានជាមូលហេតុសម្រាប់អ្នកធ្វើទីផ្សារទោះផលិតផល គេមិនល្អយ៉ាងណាក៏ដោយគេជ្រើសរើសតារាគេជ្រើសរើសអ្នកល្បីគេជ្រើសរើសអ្នកណាស្អាតយកមកផ្សព្វផ្សាយផលិតផលគេ អានឹងឯងតោះនេះហ្នឹងគេធ្វើទីផ្សារអូខេអញ្ចឹងនេះ understand the marketplace and customer need and want ដើម្បីទៅមើលទៅដឹងនេះទៅដឹងថាទៅស្វែងយល់អំពីទីផ្សារហើយនឹង customer need តម្រូវការអតិថិជនហើយនឹងការចង់បានរបស់អតិថិជនអានេះដំណើរការវារួម ដែលត្រូវទៅប៉ុន្តែយើងត្រូវយល់ពីបន្ទាប់ពី slide ហ្នឹងទៅគេបញ្យល់អីផ្សេងផ្សេងទៀតប៉ុន្តែនេះគឺដំណើរការរបស់វាពីដើមដល់ចប់ណាត្រូវយល់ថាពីដំបូងត្រូវស្គាល់ពីទីផ្សារ តម្រូវការអតិជនជាមួយនឹងអ្វីដែលគាត់ចង់បានណា design a customer driven marketing strategy រៀបចំយុទ្ធសាស្ត្រទីផ្សារដើម្បីវាយលោកទីផ្សារឲ្យជូនទៅដល់អតិជនបន្ទាប់ពីនោះទី3នេះចែកម្លែកមានន័យថាយើងត្រូវចែកចាយផលិតផលរបស់យើងហ្នឹងឲ្យទៅអតិជនឲ្យតាន់ពេលវេលាឲ្យសមស្របហើយចុងក្រោយគឺនេះ build profitable relationship and create customer delight នឹងគឺបង្កសាងទំនាក់ទំនងដែលជាអាទំនាក់ទំនងដែលទទួលបាន ប្រយោជន៍ហើយនឹងតម្លៃរបស់តេជុនណាហើយអ្វីដែលគេចង់បាននោះនេះនេះនេះនេះចំណុចក្រហមនេះ ផ្ដើមចេញពីចំណុចដំបូង ពីការចង់ដឹងចង់ឮថាគេមានតម្រូវការអីគេខ្វះខាតអីយើង offer ឲ្យគេនឹងការតំណាក់តំណងឲ្យគេ រួចបានទទួលបានអត្ថប្រយោជន៍នេះ capture ទៅលើ from customer to create profit and customer equity ហើយជាមួយនឹងអត្ថប្រយោជន៍ណាបង្កើតជាមួយនឹងអត្ថប្រយោជន៍តាមរយៈអតិជននឹងឯងហើយនឹងភាពសមស្របនឹងភាពស្មើភាពគ្នារវាងអតិជន ណាអញ្ចឹងយើង offer ឲ្យគេ ចំណុចល្អយើងទទួលបានផលល្អត្រឡប់មកវិញអូខេតើណានេះអញ្ចឹងចាប់ផ្ដើមបញ្យលលំអិតពីអា flow មិញមិនទៅដើម្បីចង់ដឹងពីទីផ្សារហើយទៅមើលចំណងជើងតដែលណានេះចំណងជើងយើង understanding the marketplace and customer need ដែលស្វែងយល់នេះគេថាឲ្យយើងសិក្សាស្វែងយល់អំពីទីផ្សារហើយនឹងតម្រូវការអតិថិជននេះអញ្ចឹងនៅក្នុងទីផ្សាររបស់យើងយើងសម្លឹងមើលថាគេមាន need មាន want មាន demand អត់មានតម្រូវការអូខេអញ្ចឹង keyword នៅក្នុងនោះមាន3ទី1គឺ need want and demand នេះ need want and demand need ក៏ចង់បាន want ក៏ចង់បាន demand ក៏ចង់បាន ចឹងវាមិនពីរហ្នឹង3ហ្នឹងអានេះ demand ចង់បានដែលចង់បានត្រូវការអញ្ចឹងទៅញែកឲ្យដាច់ណាញែកឲ្យដាច់សម្រាប់ need want ជាមួយនឹង demand នេះ need នេះ state of នេះ deprivation នេះ physical food clothing warm safety social នេះ belonging affection individual knowledge self expression នេះអានេះក៏ត្រូវការអានេះក៏ចង់បានចេះឥឡូវប្រើពាក្យចេះអ្នកនិយាយពីរឿងនេះមានន័យថាត្រូវការអានេះចង់បានអានេះមានតម្រូវការណា demand need want demand ចំណុចណាដែលជាចំណុចទី1គឺចំណុច need គឺมันអាច ខ្វះបានទេណាបច្ចៈហើយគ្រូមិនបាច់សួរទេនិយាយហើយ need គឺมันអាចខ្វះបានទេណា នៅក្នុងនោះគឺជាតម្រូវការចាំបាច់មានមានតម្រូវការសរីរៈតម្រូវការសង្គមជាមួយនឹងនៅបែបផ្នែកបកុលនៅក្នុងនេះដែលមានអញ្ចឹងនៅក្នុងហ្នឹងមានអីគេ food clothes សម្លៀកបំពាក់ណាភាពកក់ក្ដៅជាមួយនឹងសុវត្ថិភាព នៅក្នុងផ្នែកសង្គមវាមានជាលក្ខណៈជាកម្មសិទ្ធិអីជាដើមហើយនៅក្នុងផ្នែកបុគ្គលត្រូវមានចំណេះដឹងអីជាដើមនឹងចំណាប់អារម្មណ៍អីជាដើមអានឹងសិតតែជានេតដែលយើងត្រូវការណាមួយឥឡូវយើងត្រូវការហើយ want ចង់មានន័យថាលើសពីត្រូវការវាមានចង់ចង់ប៉ុន្តែអត់ក៏បាន demand មានតម្រូវការ want back by power buying power អញ្ចឹងបញ្ជាក់ឲ្យច្បាស់ណាសម្រាប់ទ្រឹស្ដីទីផ្សារយើងត្រូវសិក្សាញែកឲ្យដាច់រវាងលក្ខណៈទាំង3នេះ ថាតើអតិថិជនគាត់ធ្វើ need want ឬក៏ demand ដូចយើងឥឡូវអញ្ចឹងតើយល់ឲ្យច្បាស់ណាកុំឲ្យថាយើងពាក់ព័ន្ធជាមួយ នឹង need គឺយើងមិនអាចខ្វះបានទេនិយាយពីអាហារគឺនិយាយពីអាហារមួយម៉ាត់ឬក៏សម្លៀកបំពាក់ ចឹងអាហារសម្រាប់អ្នកដែលគាត់អឺអត់មានលុយសម្រាប់អ្នកអឺក្រនិយាយពីអ្នកក្រនិយាយពីអ្នកក្រ គឺព្រលឹមឡើងឲ្យតែមានអាហារញ៉ាំ មិនថាអីទេឲ្យតែមានញ៉ាំ គឺញ៉ាំបានណាចឹងណាញ៉ាំ food ចឹងណា food ហ្នឹង គឺ អាចញ៉ាំបានបាយកកក៏បានណាមីក៏បាន ភាគច្រើនគឺអ្នកក្រគាត់ដាំបាយពីល្ងាចដាំបាយកកបាយអីគាត់មានបាយកកអញ្ចឹងទៅគាត់ហូបបាយកកមួយត្រីងៀតបាយកកមួយឆៃពៅបាយកកមួយអីក៏ញ៉ាំដែរឲ្យតែទាញមកបាយកកហ្នឹងហ្នឹងសម្រាប់អ្នកដែលគេសម្បូរលុយវិញព្រលឹមឡើង គេអត់នេះទេព្រលឹមឡើងអាហារគេមានកដោអីកដោគេធ្វើព្រលឹមឡើងគេនឹកឃើញថាមានអីឆ្ងាញ់ញ៉ាំហ្នឹង ថ្ងៃនេះមានអីឆ្ងាញ់គួរផ្លាស់ប្ដូរមុខនេះគួរញ៉ាំអានេះវិញអត់ញ៉ាំអាដដែលទេហ្នឹងមានន័យថាគេមានជំរើសគេចង់ញ៉ាំផ្លាស់ប្ដូរឲ្យមានជំរើសកាន់តែឆ្ងាញ់អញ្ចឹងសួរថាអានៅផ្ទះហ្នឹងមានអីញ៉ាំអត់មានមិនអត់ទេតែគេមិនញ៉ាំអញ្ចឹងណាអានេះបើមិនញ៉ាំដាច់ពោះងាប់សម្រាប់អ្នកក្រអញ្ចឹងត្រូវតែញ៉ាំហើយគេ អ្នកដតីផ្សេងទៀតដែលគេមានមហូបមានអីគេអត់ញ៉ាំគេទៅញ៉ាំអីផ្សេងគេថាគេទៅញ៉ាំកាទៀវវិញបាយកកអត់ញ៉ាំទេញ៉ាំកាទៀវវិញអាហ្នឹងផ្សេងតម្រូវការហ្នឹងខុសគ្នាតោះណាអញ្ចឹងញែកឲ្យច្បាស់មួយ need មួយ want មួយ demand អូខេអញ្ចឹងគ្រូញែកប៉ុណ្ណឹងឲ្យចាំទាំងអស់គ្នាអូខេយើងយល់ពីលក្ខណៈនឹងហើយ ត្រូវសិក្សាស្វែងយល់បន្តទៀតតកតងជាមួយនឹង customer នេះនេះ customer understanding ទៅលើ marketplace and customer need ហ្នឹងចំណុចហ្នឹងដែលយើងយល់ពីទីផ្សារម្ដងណាយល់ពីទីផ្សារម្ដងនេះ market offering are some combination of product service information or experience offer to market to satisfy need or want នេះ គេនិយាយពីពាក្យ keyword មួយ គេហៅប្រើពាក្យថា market offer ផ្ដល់អ្វីមួយនៅលើទីផ្សារការផ្ដល់នៅលើទីផ្សារចឹងការផ្ដល់នៅលើទីផ្សារយើងផ្ដល់អ្វីខ្លះអានឹងដែលយើងត្រូវគិតចឹង market offer នៅក្នុងនោះ គឺជាការរួមបញ្ចូលអ្វីខ្លះការផ្ដល់ឲ្យ ការផ្ដល់ឬក៏ការផ្គត់ផ្គង់នៅលើទីផ្សារគឺនៅក្នុងនោះមានទាំងផលិតផលមានទាំងសេវាកម្មណាមានទាំងសេវាកម្មមានទាំងព័ត៌មាន មានទាំងព័ត៌មានមានទាំង បទពិសោធន៍ដើម្បីអីដើម្បីបំពេញតម្រូវការ ទីផ្សារដែលមាន ដែលត្រូវការដែលចង់បានអានេះចំណុចហ្នឹងដែលសំខាន់សម្រាប់យើងអញ្ចឹងយើងគួរតែ រៀបចំយ៉ាងម៉េចផ្ដល់សេវាកម្មយ៉ាងម៉េចអញ្ចឹងការ offer គឺជារឿងមួយដែលសំខាន់ថាតើយើងយកអី offer ឲ្យគេហើយយើង offer ឲ្យគេគឺយើងមានអ្វីល្អឲ្យគេអត់នឹងចំណុចហ្នឹងដែលសំខាន់ដែលយើងត្រូវមើលមួយទៀតគេនិយាយពី marketing my appear marketing my appear Marketing myopia is focusing only on existing one and losing sight of underlying consumer need នេះអានេះ offer ទាំងអស់គេអត់ខ្វល់អីទេយើងសិក្សាស្វែងយល់ហើយយើងផ្ដល់សំខាន់ដល់ពេល marketing myopia នេះ myopia នេះគឺផ្ដោតសំខាន់ទៅលើតម្រូវការនឹងរបស់អតិថិជន ឬក៏អតិថិជន ដែលគាត់គិតថា គាត់បោះបង់ចោលទៅនឹងតម្រូវការរបស់គាត់គាត់ពិបាករកអញ្ចឹងយើងអាលក្ខណៈនៃការផ្ដោតសំខាន់ទៅលើប្រភេទនៃផលិតផល ដែលមានលក្ខណៈមួយពិបាករក offer អាហ្នឹងគេហៅថា marketing mafia បើនិយាយពីអឺអ្នកលក់ឡានគ្រឿងឡានវិញ accessory ឡានសម្រាប់ឡានជួសជុលឡានអីផ្សេងផ្សេងគាត់ប្រមូលទិញរាប់ឆ្នាំមកអញ្ចឹងទៅអ្នកខ្លះគាត់នៅឡានចាស់អញ្ចឹងគេយកទៅធ្វើ គាត់គ្រឿងដែលនៅពិបាករហ្នឹងគឺគាត់ទុកគាត់រក្សាទុកជំហររស់គ្រឿងហ្នឹងដើម្បីផ្ដោតសំខាន់ដើម្បី ផ្លាស់ផ្លាស់ប្ដូរអញ្ចឹងបើសិនជាគាត់ focus ប៉ុណ្ណាហ្នឹងវាត្រូវការចំណាយលុយច្រើនអា marketing ម៉ែអភិហ្នឹងណាត្រូវការចំណាយលុយច្រើនដើម្បីអឺរក្សាទុកទៅនឹងផលិតផលសម្រាប់ market ហ្នឹងវាសម្រាប់តា អ្នកដែលគាត់បាត់បង់ឬក៏អ្នកដែលគាត់មានតម្រូវការដែរប៉ុន្តែ វាជា តម្រូវការតិចតួចបំផុតឬក៏វាកន្លងហួសអាហ្នឹងភាគច្រើន គឺជា market ហ្នឹងប៉ុន្តែយើងអាចលក់បានថ្លៃដែរមួយចំនួនណាណាអាហ្នឹងគេហៅថា marketing marketing of my appear អូខេចំណុចបន្ត understanding the market place and customer need ដូចគ្នាតដែលអ្វីដែលយើងត្រូវធ្វើគឺ គឺផ្ដោតសំខាន់ទៅលើអ្នក customer marketer ក្នុងនាមយើងជាអ្នក marketer ជាមួយនឹង customer នេះ customer value and satisfaction expectation ការផ្ដល់តម្លៃអតិថិជនឬក៏អតិថិជនហើយនឹង ការរំពឹងទុកនិងភាពពេញចិត្តរបស់អតិជន អ្វីដែលយើងត្រូវ offer គឺយើង offer ឲ្យអតិជនឲ្យបានខ្ពស់នេះនៅក្នុងហ្នឹង customer value and satisfaction យើងត្រូវផ្ដល់សេវាកម្មឲ្យគេឲ្យមានលក្ខណៈមួយល្អប្រសើរតើចំណុចហ្នឹងអញ្ចឹងនៅក្នុងនោះសម្រាប់ marketer វិញត្រូវ set the right level of expectation not too high or low គេឲ្យយើងកំណត់ទៅលើតម្លៃអតិថិជនដែលយើងឲ្យ តែក៏មិនឲ្យខ្ពស់ពេកហើយក៏មិនឲ្យទាបពេកដែរមកសំល្មមមកសំល្មមហ្នឹងអញ្ចឹងការដែលយើងកំណត់ទៅលើការបំពេញចិត្តអតិជនយើងឲ្យប៉ុន្តែក៏មិនឲ្យទាបពេកក៏មិនឲ្យខ្ពស់ពូពេកដែរខ្ពស់ពេកវាជ្រុលព្រោះអតិជនខ្លះគេថាអូអតិជនជាស្ដាច់តែបើសិនជាប្រកាច់ក៏អត់បានដែរអាហ្នឹងចំណុចហ្នឹងទៅគិត ទៅលើចំណុចនៃអតិថិជនព្រោះអតិថិជនខ្លះគាត់គោយើងហ្មងជាងចង់ចង់អតិថិជនហ្នឹងមិនបាច់លក់ឲ្យទេប៉ុន្តែយើងព្យាយាម តាមលទ្ធភាពដែលអាចធ្វើទៅបាននៅតែ strong relationship strong relationship ព្រោះ build build strong relationship ហ្នឹងសម្រាប់ profitable customer profitable customer ប៉ុន្តែបើសិនជា customer ហ្នឹងគិតថាមិនអាច profitable មកក្រុមហ៊ុនយើងទេ ប្រឡែងចោលទៅអាហ្នឹងចំណុចហ្នឹងណាបាទជាទូទៅអាហ្នឹងពេលដែល practice ផ្ទាល់ទោះប្រឡែងមិនប្រឡែងក៏ដោយតែក្តៅលកជាអីអាហ្នឹងទៅហើយអត់ខុសទេអូខេចំណុចបន្ត exchange ការផ្លាស់ប្ដូរការដោះដូរ is the act of obtaining a desire object from someone by offering something in return នេះការដោះដូរគឺជាសកម្មភាពមួយដើម្បីបំពេញទៅនឹងតម្រូវការរបស់នរណាម្នាក់ហើយផ្ដល់មកវិញទៅលើអត្ថប្រយោជន៍ in return មានន័យថាវាអាច return ទាំងព្រោះ benefit ឬក៏ profit វាអាចជា non money ណា អាចជា money អាចជា non money ខ្លះ bill fame bill គេឈ្មោះល្អអញ្ចឹង return ហ្នឹង in return ហ្នឹងគឺគេអត់សំដៅទៅលើ តែលុយមួយមុខទេគឺទាំងអស់អញ្ចឹងគឺទាំងអស់ចំណុចហ្នឹងគឺ exchange ការដែលយើងឲ្យ មានន័យថាបើបើយើងប្រើប្រើពាក្យខ្មែរយើងសាមញ្ញគេថាបើសិនជាយើងឲ្យរបស់សំណោះដៃហ្នឹងឲ្យរបស់សំណោះដៃ យើងឲ្យកាដូជូនកាដូទៅមិត្តភ័ក្តិអ្នកខ្លះគាត់អត់មានគំនិតអីទេប៉ុន្តែគាត់ជូន offer អញ្ចឹងថ្ងៃក្រោយមិត្តភ័ក្តិហ្នឹងប្រកាសជានេះហើយថ្ងៃខួបកំណើតខួបកំណើតទិញអីឲ្យទៅថ្ងៃក្រោយគាត់ទិញវិញទៅប៉ុន្តែកុំរំពឹងទុកអ្នកខ្លះទិញឲ្យគេរំពឹងទុកវិញអាហ្នឹងអាក្រក់វិញទេហើយទិញទិញអីឲ្យស្រាប់រំពឹងទុកអញខួបកំណត់ដល់ពេលទិញឲ្យដល់ពេលអានោះអត់ទិញឲ្យខឹង លួសគ្នាអានឹងមានន័យថាយើងរាប់អានគ្នាដើម្បីតែប្រយោជន៍ទេតែ build strong relationship គាត់ណាអានឹងវាថាជាតូចតាចទេប៉ុន្តែរឿងដែលសំខាន់គឺ keep strong relationship ដដែល build strong relationship ដដែលយើងធ្វើដើម្បី build strong relationship អញ្ចឹងក្រុមគ្រាដែលមេដែលមានអេយ៉ាប័តបែបហ្នឹងគឺល្អប្រសើរមានន័យថាបកគលម្នាក់ A គាត់ទិញ gift ទិញអីឲ្យទៅលើបកគល B ចឹង B ក៏គាត់មានចរិតលក្ខណៈមួយគឺគាត់ build strong relationship ដែរនៅពេលដែលគាត់មានលក្ខណៈចរិតនៃការ build strong relationship គឺគាត់ទទួលបានលទ្ធផលនឹងឯងគាត់ត្រូវតែ thinking មកវិញឯងហ្នឹងអានេះជារឿងសង្គមផ្សេងប៉ុន្តែ នៅក្នុងនៃទីផ្សារគឺចំណុចហ្នឹងយើងទិញលក់ធម្មតាអ្នកលក់សាច់ជ្រូកក៏គាត់ចេះថែមបន្តិចបន្តួចដែរអ្នកលក់នេះអ្នកលក់នោះហ่ะថែមនេះថែមមនុស្សអ្នកលក់បន្លែក៏គាត់ថែម ខ្ទឹមក៏គាត់ថែមម្ទេសថែមអីដែរហ្នឹងអូខេចំណុចបន្តយើងយល់ពី market are the set of actual and potential buyer of product នេះយើងស្វែងយល់ពី consumer ចំលើទីផ្សារម្ដងនេះទីផ្សារគឺគឺជាសំណុំមួយ គឺជាសំណុំនៃសក្តានុពលអ្នកទិញនិងនិងផលិតផល សក្តានុសក្តានុពលអ្នកទិញនិងផលិតផលមានន័យថាផលិតផលក៏ល្អអ្នកទិញក៏ល្អអញ្ចឹងនៅក្នុងនោះមានអីខ្លះនៅក្នុងនោះមានអីខ្លះនេះអញ្ចឹងគេចាប់ផ្ដើមចេញពី supplier លក្ខណៈទូទៅគឺ environment នេះគឺទីផ្សាររួមដែលនិយាយពីអ្នកផ្គត់ផ្គង់ជាមួយនឹងអ្នកប្រើប្រាស់ចុងក្រោយយើងមើលពាក្យ2 consumer ផង customer ផងអាហ្នឹងរមើលខ្លួនឯងព្រោះមិនតាន់បញ្យល់ទេពេលខ្លះប្រើ customer នៅលើនេះប្រើ customer កុំប្រើ consumer អាហ្នឹងខុសគ្នាមិនចាប់សម្គាល់ខ្លួនឯងណាគូយូរទៅដឹងហើយពីហ្នឹងណាមាន customer មាន consumer តែចាំខ្លួនឯង ចឹងនៅក្នុងទីផ្សារមាន supplier ផងមាន consumer ផងនៅក្នុងនេះណា supplier គាត់ផ្គត់ផ្គង់ something ផ្គត់ផ្គង់ product ផ្គត់ផ្គង់ service ឲ្យ company ឬក៏ឲ្យ computer competitor ក៏ចឹងដែរដៃគូគាត់ចែងក៏គេផ្គត់ផ្គង់នឹងសេវាកម្មដូចគ្នាដែរយើងលក់ផលិតផលក៏មិនលក់ផ្សេងគ្នាមិនមែនយើង លក់តែយើងទេ មីមិនមីដែលយើងទេមីយើងផងមីយួនផងមីថៃផងមីអីច្រើនហ្នឹងទៅណានឹងច្រើនអញ្ចឹងបើយើងផលិតមីអាហ្នឹងប្រកួត ប្រជែងគ្នានៅលើទីផ្សារហើយបន្តមកទៀតចំណុចកដាលនេះគឺគេហៅថា intermediary អន្តរការីអាចជាអ្នកលក់រាយអាចជាអ្នកលក់ដុំអាចជាអ្នកលក់អន្តរការី ពាក្យថាអន្តរការីនឹងច្រើន ណាម៉ាតនិយាយទៅអ្នកលក់រាយអ្នកលក់ដុំអ្នកយកទៅលក់បន្តអ្នកជួយ សំខាន់គឺអត្តន័យរបស់វាអន្តរអន្តរការីហ្នឹងគឺអ្នកដែលជួយសម្រួលតំណែងយើងទៅដល់ដៃអតិជន ពី supplier ពី company ឯហ្នឹងគឺ មាន អន្តរការីនឹងឯងពួកដឹកជញ្ជូនក៏ហៅថាអន្តរការីដែរណាកាលណាវា offer ទៅលើ service ផ្សេងគ្នាអ្នកទិញតំណែងយើងទៅតយកទៅលក់ក៏គេហៅថាអន្តរការីដែរ អញ្ចឹងអាចគ្រប់ផ្នែកឲ្យតែពាក្យថាអន្តរការីគឺអ្នកដែលយកតំណែងពីដៃយើងទៅឲ្យអតិជនពី supplier តាម company តាមនេះឬក៏អន្តរការីហ្នឹងពេលខ្លះគាត់មកជួប supplier ផ្ទាល់តែម្ដងអាហ្នឹងលក្ខណៈទីផ្សារបច្ចុប្បន្នវាមានការប្រែប្រួល តែចំពោះអឺ follow flow នៃនេះ flow នៅលេខទីផ្សារគឺគេ cover ទាំងអស់ អញ្ចឹងចាប់ពី supplier ទៅដល់ consumer គឺជួបជាមួយនឹងអ្នកណាខ្លះ company competitor ជាមួយនឹង market intermediary រួចហើយបានទៅដល់ដៃអតិជនអូខេអញ្ចឹងលំហនៃទីផ្សារគឺអញ្ចឹងឯងយើងជា supplier ហើយផ្គត់ផ្គង់ផលិតផលទៅឲ្យ consumer ហ្នឹងណាបើយើងមិនជា supplier ទេយើងដើរតួជាអន្តរការីអញ្ចឹង យើងយកផលិតផលពីក្រុមហ៊ុនមកហើយយកមកលក់ឲ្យអតិជនណាអ្នកនៅជុំវិញផ្ទះយើង ពេលខ្លះក៏ត្រូវការអីក៏ត្រូវការអីនិយាយចែកគ្នាលេងចោលឡើងចោលឡើងអញ្ចឹងយើងទៅជួបសួរមើលគាត់ត្រូវការអីទិញអីយើងយកមកលក់បានហ្នឹងណាចំណុចហ្នឹងឯងអូខេទៅណាទៅទៅបាន10 slide ទេក៏ពិតយើងមានពេលវែង នេះ designing customer ចូលដល់ខ្លឹមសារនៃគោលបំណងបន្តណា content របស់យើង មាន7 6 7មិញឥឡូវចូលដល់ចំណុចបន្ត customer driven marketing strategy រៀបចំមិញអញ្ចឹងនៅ ពេលដែលយើងចូលដល់ content នេះគឺយើងនិយាយពី marketing management ដើម្បីរៀបចំយុទ្ធសាស្ត្រទៅលើទីផ្សារនៅក្នុងមេរីទី1គេឲ្យយើងរៀបចំអីឲ្យយល់ពីលក្ខណៈនៃការគ្រប់គ្រងទីផ្សារអញ្ចឹងដូចម្ដេចដែលហៅថាការគ្រប់គ្រងទីផ្សារ